បុរសម្នាក់ដកកំភ្លើងបាញ់លេង12គ្រាប់យ៉ាងអនាធិបតេយ្យបង្កការផិតភ័យដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌរសីកែវស្លាក Grand View ជឿជាក់លើទេពកោសល្យបុត្រធីតារបស់អស់លោកអ្នកបុរសម្នាក់ជិះម៉ូតូដកកំភ្លើង បាញ់បោះយ៉ាងសេរីចំនួន12គ្រាប់បង្កការផិតភ័យដល់ប្រជាពលរដ្ឋនិងភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះ មកពិនិត្យនិងប្រមូលសម្បកគ្រាប់កន្ទុះហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង11:40នាទីយប់ ប់ថ្ងៃទី30ខែមេសាឆ្នាំ2023ត្រង់ចំណុចក្បែរជ្រោះបាត់ស្នេហ៍តាមបណ្ដោយផ្លូវបេតុងភូមិទួលថ្ងាន់សង្កាត់ តួសង្កេតទី2ខណ្ឌរិស័យកែវរាជធានីភ្នំពេញតាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបរិះមិនស្គាល់អត្តសញ្ញាណម្នាក់ជិះម៉ូតូ Honda Click ពណ៌សមិនចាំឆ្លាក់លេខធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតលុះធ្វើដំណើរមកដល់ចំណុចកើតហេតុបរិះខាងលើក៏បានដកកំភ្លើង ពីចង្កេះបាញ់ឡើងលើមេឃពីរគ្រាប់រួចជិះម៉ូតូទៅមុខបាញ់ផ្ទប់ដីជាច្រើនគ្រាប់បន្ថែមទៀតរួចបន្តដំណើរចេញទៅបាត់ទាំង